អូខេបាទថ្ងៃនេះគឺខ្ញុំនឹងអាប់ដេតសម្រាប់ព័ត៌មាន ដែលបង្ហាញបងប្អូនអំពីការបិទច្រកទូដើម្បីបង្កើត swarm បាទអញ្ចឹងនៅក្នុងរយៈពេល6ថ្ងៃដែលខ្ញុំចាប់ផ្ដើមដាក់ពីថ្ងៃ12មកឥឡូវថ្ងៃនេះថ្ងៃទី13ខ្ញុំបង្ហាញអ្នកទាំងអស់គ្នា ថាសភាពវាយ៉ាងណាបាទអ្នកទាំងអស់គ្នានឹងបានដឹងបានឃើញហើយបើសិនជាអ្នកទាំងអស់គ្នាបានដាក់បាទដោយតែខ្ញុំដែរអាហ្នឹងគឺវាបានដូចតែគ្នាទេដោយសារកម្មករហ្នឹងវាអត់ទាន់បានធ្វើសបុកបាទរៀបចំធ្វើ swarm នៅឡើយទេ បាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនេបាទនេះគឺទូមេរៀននេះបាទខ្ញុំបង្ហាញហើយតែពីថ្ងៃទី12ខែ3មកបាទឥឡូវបាទនេះសភាពបាទសភាពវាបែបហ្នឹងឯង ហើយខ្ញុំបិទកម្ោបត់អីវាធ្វើកមួនធ្វើអីឡើងដូចគ្នាបាទប៉ុន្តែវាអត់តន់ធ្វើ Queen Cell ទេបាទនេះចំណីចំណីដាក់ថែមទៀតកាលមុនខ្ញុំជាទៅស្ករណាបាទតែឥឡូវដាក់ចំណីហើយខាងនេះចំណីដែរបាទអញ្ចឹងឯបកោនេះខ្ញុំឆែកហ្នឹង បាទអញ្ចឹងទូនេះគឺបាទមានពងមានអីនៅតាមរុនតូចតូចហ្នឹងបាទប៉ុន្តែវាអត់តន់ធ្វើ swarm cell នៅឡើយទេបាទវាគ្រាន់តែបាទយើងគ្រាន់តែបិទតាថងហ្នឹងទៅវាធ្វើកមួនឡើងលើបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែ2 3កកងទេ បាទអញ្ចឹងគឺយើងចាំមើលមួយរយៈទៀតថាទៅវាយ៉ាងម៉េចបាទវានឹងអាចឡើងស្វមដោយដែលយើងក្រងទុកបានអត់បាទយើងបិទវាទៅវិញបាទអញ្ចឹងអឺបាទអញ្ចឹងខ្ញុំអាប់ដេតព័ត៌មានបាទតកតងនឹងរឿងអឺអមេរៀនហ្នឹងបាទទូមេរៀនដែលខ្ញុំបានបង្ហាញបងប្អូនមិញមិញអញ្ចឹងវា មានប៉ុណ្្នឹងឯងបាទដើម្បីបងប្អូនបានដឹងពីព្រោះនៅថ្ងៃទី19ខ្ញុំអត់បានមកទេបាទថ្ងៃថ្ងៃទី18នេះខ្ញុំត្រូវមកបាទត្រូវអាប់ដេតបាទត្រូវអាប់ដេតព័ត៌មានជូនបងប្អូនអញ្ចឹងណាបាទអញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតហើយចាំមើលពីសភាពការនៃ swarm នឹងថាតើវានឹង swarm ឬអត់